សួស្តីដល់អ្នកគ្នាថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅលេងខេត្តសៀមរាបជាមួយខ្ញុំអូខេឥឡូវនេះខ្ញុំបានមកដល់អឺសន្តាគារហើយហើយសន្តាគារនេះគឺតម្លៃធូរថ្លៃមែនតើបាទតោះឥឡូវបងប្អូនចូលមើលជាមួយខ្ញុំទាំងអស់គ្នាហ្នឹងហើយគឺស្អាតមែនតើអឺទៀងការរចនាបែបបុរាណបុរាណបែប classic ណាអូខេ ឥឡូវយើងចូលមើលបន្ទប់ទាំងអស់គ្នាបាទហើយបន្ទប់ខ្ញុំកក់បន្ទប់ក្រែ2តម្លៃត្រឹមតែ29ដុល្លារទេបាទក្នុងមួយយប់ណាហើយបន្ទប់ទឹកគេស្អាតមែនតើបាទហើយអ្វីដែលកាន់តែពិសេសនោះគឺមានអាងងូតទឹកទៀតបាទអីមែនតើហើយចំពោះការរៀបចំក្រែកេងគឺលក្ខណៈ classic ដែរបាទគឺលក្ខណៈសាមញ្ញប៉ុន្តែកេងទៅមានអារម្មណ៍ថា comfortable ណាអូខេឥឡូវក្រោយពីការ review បន្ទប់ហើយងូតទឹកអីហើយឥឡូវយើង ទៅញ៉ាំអីនៅម្លប់បៃតងបាទ អូខេឥឡូវចូលតាមខ្ញុំមកបាទគឺលក្ខណៈធម្មជាតិធម្មជាតិដើមឈើជុំវិញអញ្ចឹងឡើងត្រជាក់ត្រឈឹងត្រឆៃតែម្ដងបាទ thank you សូមសរសើរចំពោះការរៀបចំរបស់បងប្អូននៅទីនេះគឺស្អាតមែនតើបាទទៀងសួនផ្កាសួនច្បារអីហ្នឹងគឺស្អាតមែនតើលក្ខណៈរបៀបសឹកស្រានិយាយទៅ relax មែនតើហើយបងប្អូនដែលមកលេងខេត្តសៀមរាបកុំភ្លេចមកញ៉ាំអីនៅភោជនីយដ្ឋានបឹងបៃតងនេះបាទហើយប្របើ ណាណាឥឡូវកំពុងតែឃ្លានផងឥឡូវមកហូបមកមកអូខេឥឡូវចាំអ៊ុតទាំងអស់គ្នាតើមានមហូបអីខ្លះអូខេអានេះគេហៅថាមហូបបុកមន់បុកមន់សែមែនមន់ចាំឯមន់សែមន់សែបន្លែស្រស់គឺតំណងមែនតែនបាទឃើញហើយស្រក់ទឹកមាត់ណាមួយអត់តបានញ៉ាំអីទៀតអូយឃើញហើយសឹងតែត្រមបានណា វ៉ាវមើលអាំងមកអើយឡើងក្រហមតំណងណាស់បងប្អូនឈ្ងុយតែហ្មងហ៎យីមែនហើយជាមួយបុកមន់នេះទៀតកាន់តែអែមរសជាតិជូរអែមឆ្ងាញ់ណាស់បងប្អូនអើយឥឡូវមកមុខទៀតមកហើយមុខចុងក្រោយបាទយូអាសាណាបងខ្ញុំ មននឹងហែកឮតែឆ្វោកឆ្វោកតែម្ដងបាទអូយឃើញឲ្យស្រក់ទឹកមាត់បាទហើយបើស្ថារសជាតិហ្នឹងគឺឆ្ងាញ់ហើយហឹរសាហាវហ្មងណាមនហ្នឹងឆ្ងាញ់ណាស់បងប្អូន My god. Okay. បន្តដំណើរទៅលេងនៅភូមិខ្មែរបាទភូមិខ្មែរហ្នឹងពីមុនឈ្មោះតែភូមិបាបធរទេបាទតែគេដូរឈ្មោះបាទឥឡូវយើងមកដល់ខ្លោងទ្វារចូលភូមិខ្មែរហ្នឹងហើយបាទ ដើម្បីចូលមើលរូបកមូនទាំងអស់ហ្នឹងគឺសបុតមួយអ្នក5000រៀលតែបើបងប្អូនអត់ចង់ចូលមើលទៅថតរូបនៅខាងក្រៅក៏បានដែរគឺគេអត់គិតលុយទេបាទតែខ្ញុំត្រូវតែចូលមើលព្រោះអីអានេះជាស្នាដៃរបស់កូនខ្មែរហើយណាមួយទៀតគឺបង្ហាញអំពីវប្បធម៌របស់ខ្មែរសម័យអង្គរគឺការរចនា design មកគឺអីមែនតែនបាទតាក់ទាញវប្បធម៌ខ្មែរគឺលយមែនតែនបាទមើលហើយគឺមានមោទនភាពណាស់បាទ នកើតคล้ายជា អង្គរវត្តហ្នឹងគឺបុព្វបុរសខ្មែរយើងគឺចំណាយញើសឈាម ចំណាយពេលវេលា ចំណាយទាំងកម្លាំងកាយកម្លាំងចិត្តច្រើនមែនតើបាទអញ្ចឹងយើងគួរតែថែរក្សាវប្បធម៌ខ្មែរយើងទាំងអស់គ្នាណាបងប្អូនបាទ អូខេឥឡូវយើងបន្តទៅថតរូបលេងនៅភូមិខ្មែរបាទហើយភូមិខ្មែរហ្នឹងគឺជាភូមិរបៀបលក្ខណៈស្រុកស្រែលក្ខណៈផ្ទះប៉ាត់ផ្ទះកតាំងផ្ទះពីបុរាណណាហើយមានកន្លែងថតរូបស្អាតស្អាតបាទហើយមានស្រះទឹកអីចឹងណាគឺមើលទៅរីឡាក់មែនតើហើយបងប្អូនដែលមកលេងស៊ីមរាជកុំភ្លេចណាកន្លែងហ្នឹងគឺល្អមែនតើបាទ ពីថតរូបហត់ហើយមានអារម្មណ៍ថាឃ្លានទៀតហើយបាទហើយយើងក៏មិនភ្លេចដែរគឺនំបញ្ចុកទឹកប្រហុកដែលល្បីល្បាញជាងគេនៅខេត្តសៀមរាបបាទហើយនំបញ្ចុកគឺគេរោយភ្លាមភ្លាមតែម្ដងបាទហ្នឹងហើយហើយតំណងណា សាយនំបញ្ចុកបាទគឺទុនហើយតូចតូចហ្មងបាទដំណងញ៉ាំមែនតើបាទហើយនិយាយឲ្យស្រក់ទឹកមាត់ហ្មងហើយបន្លែអីមកឆ្ងាញ់បាទសារធម្មជាតិទាំងអស់ទឹកជ្រលក់បាទទឹកជ្រលក់ហើយត្រីអាំងគេយកប្រភេទត្រីបណ្ដែងបាទឥឡូវចាប់ផ្ដើមចាប់នំបញ្ចុកហើយចាប់បន្លែបាទហើយធ្វើការបេះត្រីអណ្ដែងហើយត្រីអណ្ដែងហ្នឹងគឺជាប្រភេទត្រីអណ្ដែងស្រែបាទគឺរសជាតិឈ្ងុយអត់ឆ្អាបទេបាទ ឥឡូវយើងធ្វើការចាក់ទឹកប្រោះចូលទៅបាទចាក់មកល្មមបានហើយបាទដាក់ច្រើនពេកខ្លាច់ប្រៃហ្នឹងហើយហើយបន្តមកទៀតយើងចាក់ទឹកម្ទេសចូលបាទដាក់មហលទៅបងប្អូនចូលចិត្តហលដាក់មហលមកកប់ទៅបាទហើយបន្តមកទៀតយើងធ្វើការច្បល់ច្បល់ឲ្យវាសប់ទៅហើយយើងក៏ភ្លុកមកបាទ អូយរសជាតិឆ្ងាញ់មែនតើបាទហឹរផងឆ្ងាញ់ផងទំប្លិនបោកឡើងឈ្ងុយហ្មងបាទអូខេបាទបន្ទាប់ពីញ៉ាំនំចុកទឹកប្រហុកហើយយើងទៅញ៉ាំឃុំអាំងនៅផ្លូវ60ម៉ែត្របាទហើយនឹងកដោបចង្រិតអីហ្នឹងគឺឆ្ងាញ់មែនតើបាទហើយប្រហិតរបស់គេហ្នឹងគឺតំណងមែនតើមើលឡើងឈ្ងុយហ្មងបងប្អូនដាក់មិនតិចមកឆ្ងាញ់មែនតើបាទហ្នឹងហើយបងប្អូនដែរមកលេងស៊ីមរៀប កុំភ្លេចផ្លូវ60ម៉ែត្របាទពេលយប់គឺសបោអីញ៉ាំណា